បន្តខ្នាយដែលធ្វើឲ្យខ្ញុំគេមិនលួនគួបន្តពូដែលធ្វើឲ្យខ្ញុំឈឺពេញខ្លួនប្រាឬគួបន្តខ្នាយអោបពួយដែលគេដណ្ដើមជាមួយក៏យ៉ាងរកហេតុផលពេញមិនបានថាមកពីវេ រសឹករសើដោយអូនអងចិត្តក្នុងខួរខ្វះចិត្តអូនកំពុងនៅជាមួយនឹងអ្នកផ្សេងតែមាត់ខ្លួនឯងហើយត្រូវខ្លួនឯងព្រោះ យប់មួយនៅលើក្រាគឺជាយប់ដែលអូនប្រែគឺជាយប់ដែលអូនចាំដាប់អូនចិនអូនស្នេហ៍ពីបងផុតមកដល់ពីយប់នេះបងនឹងខ្លាយជាមនុស្សខកចិនទូខ្លួនឯងមិនបានមិនចង់ជាការពិនព្រោះមិនបានធ្វើឲ្យចិនបងសួយរលួ យប់មួយនៅលើក្រាអូខេ